ហើយអ្នកណាទេមកនឹងមិនក៏អត់លើកអញ្ចឹងអាឡូម៉ែនេះម៉ែអញទេមកខ្ញុំមានការអីទៀតហើយកូនខ្ញុំខ្ញុំបានយកមកវិញហាញតាម៉េចម៉ែចង់ខ្ញុំឲ្យផ្ញើលុយទៅឲ្យម៉ែចាយទៀតមែនបានចេះទេមកខ្ញុំមិនឈប់សោះអញ្ចឹងម៉ែឈឺ ក្អកខ្លាំងណាស់កូនម៉ែគ្រាន់តែចង់សុំលើកូនគ្រាន់យកទៅទិញថ្នាំខ្លាម៉ែគ្មានលុយជាប់ខ្លួនមករៀលទេកូន បានហើយម៉ែខ្ញុំដឹងល្បិចម៉ែអញអស់ហើយកុំមកធ្វើពុត ថាជឿដើម្បីបោកប្រាស់ខ្ញុំខ្ញុំឈប់ជឿម៉ែអញទៅហើយចង់ម៉ែអញបានលុយមកពីណាចាយក៏បានទៅខ្ញុំរវល់ណាស់ឈប់ទេមកខ្ញុំទៀតបានហើយ អាសោមអបកាច់យោហើយនៅងាប់នៅលើផ្ទះដល់ស្មារណាទៀតណាយប់មិញដល់ច្រាស់ស្រាស់ដល់ម៉ោង2:10ម៉ោង1បានចូលផ្ទះហើយឥឡូវម៉ោង10ព្រឹកហើយណានៅងាប់នៅលើផ្ទះដល់ស្មារណាទៀតណា ឡូម៉ែនេះមកអញទេមកមីកាយត្រៃបើចង់និយាយអីឆាំនិយាយលឿនមកខ្ញុំប្រយ៉ាំម៉ែទេទៅឲ្យកូនណាផ្ញើលុយអាម៉ែចាយផងម៉ែគ្មានលុយចាយទេកូនអាសោមកមួយថ្ងៃមួយថ្ងៃដល់តែផឹកស៊ីហើយអាសល់វិញណាទៅរៀនចាយលុយច្រើនច្រើនណាស់កូនម៉ែគ្មានលុយឲ្យវាទេគ្រាន់តែលុយទិញមកហូបហ្នឹងឯងមិនគ្រាន់ផងហ្នឹងហើយឲ្យសមយិតរបស់ម៉ែឯងដែលមានកូនដូចចំពោះវាអញ្ចឹងហើយនិយាយពីរឿងលុយវិញ ឡើងចាយអស់ទៀតហើយខ្ញុំលែងដឹងទៀតហើយមកឯងរកបានពីណានាចាយក៏រកទៅខ្ញុំមិនមែនជាធនាគារទេណាម៉ែបានហើយខ្ញុំរវល់តែសុំតែម៉ែហើយចុះស្អីច្រើនម្លេះខ្ញុំពីម៉ែអូ ទិញអីក៏ច្រើនម្លេះកូនទុកលុយកាក់ចាយខ្លួនឯងទៅទិញមកច្រើនអញ្ចឹងអស់លុយកូនច្រើនណាស់ហើយម៉ែយកទៅមិនអីទេម៉ែម៉ែចិញ្ចឹមកូនតាំងពីតូចមករឿងប៉ុណ្ណេះមាន អីដែលកូនទិញឲ្យម៉ែមិនបាននោះព្រោះម៉ែជាម៉ែដ៏ល្អរបស់កូនណាស់ម៉ែ ម៉ែដល់មកទៅរៀនហើយលុយមកនេះយកទៅមានតែប៉ុណ្្នឹងឯងស៊ីបាយកក់ខ្លះទៅកុំចាយលុយច្រើនពេកហ៎ម៉ែលុយប៉ុណ្្នឹងខ្ញុំចាយមិនក្រាន់ហើយសម័យហ្នឹងណាគ្មានអ្នកណាគេស៊ីបាយកក់ទេម៉ែលុយប៉ុណ្្នឹងខ្ញុំបងសាលាគូមិនក្រាន់ផង ហើយយកទៅទិញស្អីស្អីស្អីស្អីរៀនស្អីទិញស្អីសម័យហ្នឹងមិនស៊ីបាយកក់ប៉ុន្តែអញសម័យហ្នឹងគឺ អញគ្មានលុយ ឯងមើលបងឯងអាសាលប្រហែលខែអីគ្មានផ្ញើលុយឲ្យអញចាយមួយរៀលផងឲ្យអញនេះមានលុយមកពីណាចិញ្ចឹមក្បាលឯងនឹងអាសោមអញចំណាននេះហើយអញធ្វើស្អីបានលុយមកចិញ្ចឹមក្បាលឯងគឺមានតែចាំលុយពួកឯងនឹងឯងបែរតែអាសោមវិញណាមួយថ្ងៃមួយថ្ងៃផឹកតែស្រាដូចមនុស្សឈួតគ្មានជួយធ្វើការឯងហើយហើយនេះទៅរៀនចាយលុយច្រើនណាស់ស៊ីច្រើនច្រាស់ច្រើនចៃច្រើនតាំងពីឥឡូវទៅហើយ តម្រាំតែមានការងារធ្វើទៀតណាលុយប្រហែលជាមកដល់អញមួយរៀលផងហើយណាអញមើលទៅសន្តានមិនខុសពីអាសាប្រមាណទេមកវិញបឹងមិនចង់ចាំម៉ែឪមិនដូចកូនអ្នកបានទេគេយកកដោជូនម៉ែឪទាំងដៃទាំងដៃបើកូនគេគិតតែពីខំរៀនខំធ្វើការមិនចោលវាសៀតដូចជាពួកហែងទេគិតទៅអញណាចំណែនកូនអ្នកបានខ្លាំងណាស់ ដែលកូនគេល្អចេះដឹងគុណមិនចោលមកសៀតដូចជាពួកហែងទេ បានហើយម៉ែខ្ញុំថ្លង់ណាស់ម៉ែមួយថ្ងៃមួយថ្ងៃគិតតែពីជេគិតតែពីរអ៊ូគិតតែពីលើកូនគេល្អម៉ែមិនបានមើលគេនៅក្បែរផ្ទះទេតើគេដូចម៉ែឯងឬក៏អត់មួយថ្ងៃមួយថ្ងៃគ្មានចេះធ្វើស្អីទេចេះតែជេជេជេជេជេបើម៉ែឯងចង់ជេឲ្យខ្លាំងម៉ែអង្គុយលើកអីជេដល់យប់ទៅខ្ញុំចង់ប្រាប់ថាខ្ញុំមិនបានស្រាប់ម៉ែជេទេធុញធុញធុញធុញម៉ែលឺអត់ចំណាយយោអើយអាសល់អាអាកូនអាកូនអត់កំណត់អាកូនឈាមថោក អាកូនកាត់ចេញពីរុនតបែកអាកូនអត់ស្ដាប់ម៉ែអើអូនជូនម៉ែទៅម៉ែបើកូនបានទិញអីវ៉ាន់ខ្ញុំបិណ្ឌទុកជូនម៉ែទៅវត្តណាម៉ែហើយកូនបានត្រៀមអាវនៅសម្ពត់ទុកឲ្យម៉ែទៅវត្តដែរណាម៉ែហើយនឹងមាន ចង្ហាន់សម្រាប់ប្រកេនលោកដែរណាម៉ែ ហើយនេះគឺជាភេសជ្ជៈសម្រាប់បើសុខភាពណាម៉ែទុកពិសាណាម៉ែល្អហើយកូនតែតាមពិតទៅមិនបាច់ទិញឲ្យម៉ែច្រើននោះទេម៉ែស្លៀកតែកាអាចាស់ចាស់ឆ្នាំមុនហ្នឹងក៏បានដែរកូនតែទិញថ្មីនាំតែអស់លុយច្រើនធ្វើអីទទួលចុះម៉ែនេះជាការដឹងគុណរបស់កូនចំពោះម៉ែ អាឡូសាថ្ងៃស្អែកនេះខ្ញុំបានហៅកូនកូនមកលេងម៉ែបន្តិចមកអីខ្ញុំមិនបានទៅទេម៉ែឆ្នាំនេះខ្ញុំរវល់រំភើបពេញប្រមាណហើយម៉ែ ជ័យត្រាបៀកម្ពុជាជម្រើសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវអេសកូឡាឈ្នះរង្វាន់បុណ្យនារីចំនួន300រង្វាន់ Ice what the fun ពិសាវើកបង្កើនធមពលជំនួយ ការចងចាំបន្សាភាពត្រវឹងម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូប ជានិរន្តរ៍ថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អ ពិសាគ្រឿងស្រវឹងសូមកុំបើកបោម៉ែនេះខ្ញុំប្រាប់មកឯងហើយតាថាខ្ញុំយកគោមកផ្ញើមកឯងតែ2ខែទេនេះដោយសារតែប្រពន្ធខ្ញុំគេរវល់បានតែខ្ញុំនេះយកគោមកផ្ញើមកឯងម៉េចមកឯងគ្រាន់តែមើលចៅខ្លួនឯងប៉ុណ្ណឹងមើលមិនបានទេម៉ែមកឯងធ្វើជាយាយគេមិនក៏ចិត្តខ្មៅខ្លាំងម្ល៉េះណែមិនមែនអញចិត្តខ្មៅមិនចង់មើលចៅទេណា តែអញវាខ្លាចគ្មានអីឲ្យកូនឯងស៊ីអញចិញ្ចឹមឯងហើយចិញ្ចឹមកូនឯងទៀតទាំងឯងមិនដែលមានលុយផ្ញើអញចៃមួយរៀលផងនៅចិញ្ចឹមអាពីក្បាលនោះទៀតអញគ្មានលទ្ធភាពមើលកូនឯងទេយីម៉ែនេះគ្រាន់តែខ្ញុំយកកូនមកផ្ញើ2ខែប៉ុណ្ណឹងសោះលូនេះលូម៉ែមិនភ័យទេចាំខ្ញុំផ្ញើលុយមកឲ្យម៉ែឯងខ្ញុំមិនឲ្យកូនរបស់ខ្ញុំនេះអត់បាយឆ្លាប់ទេកូនកូនឯងនៅជាមួយម៉ាក់ជ័យនឹងហើយណា ចាំតិចទៀតចាំប៉ាមកយកកូនឯងនៅជាមួយយាយណាចៅណាតិចទៀតប៉ាមកវិញបានដេចចៅឆ្ងាញ់ទេញ៉ាំទៅចៅ ម៉ែកូនម៉ែខ្ញុំជួយកាន់ណាម៉ែបើអញ្ចឹងកូនសូមជម្រាបលាម៉ែត្រឡប់ទៅវិញហើយបានមិនដែរទេ សុខសប្បាយតាមផ្លូវណាតិចចាចាអេអ្នកនេះហើយកំពុងធ្វើស្អីជាមួយចៅនឹងអូគ្មានអីទេអ្នកចៅវាយំបញ្ចុកបាយចៅនឹងណាអូហើយចុះអ្នកវ៉ាន់ឯងជាមួយនឹងកូនទៅមកពីណានឹងអីវ៉ាន់សពងសភាច្រើនម៉េច អខ្ញុំទៅមកពីដាលេងនៅការីរំថ្ងៃនេះគេសម្រាប់មិនធ្វើការ គេថាខ្ញុំចាស់ហើយមិនដែលបានដើរទៅលេងនៅណាទេអញ្ចឹងហើយបានជាគេឆ្លៀតពេលមកជូនខ្ញុំទៅដាលេងខ្លះទៅឲ្យខ្ញុំនឹងបានស្រស់ស្រាយខ្លះនឹងណានេះអូនេះផ្លែឈើអ្នកយកខ្លាំងទុកហូបទៅណា កូនខ្ញុំគេទិញឲ្យខ្ញុំច្រើនណាស់ខ្ញុំហូបមិនអស់ទេនេះទទួលយកទៅណានេះ អរគុណហើយមីអ្នកវ៉ាន់ឯងពិតជាសំណាងណាស់ដែលមានកូនសុទ្ធតែល្អល្អអញ្ចឹងចាអ្នកនាងខ្ញុំមកត្រូវចុះផ្ទះសិនហើយជិះឡានផ្លូវឆ្ងាយដូចជារឹងចកេះរឹងខ្នងណាស់ខ្ញុំទៅសិនហើយណានេះចានេះ សាលអាក្មេងបាត់សង្គមអាគិចស្លាមដៃចូលរៀនអាញៀនឆ្នាំនេះអញយល់ថាអញប្រមាថបងសៀឆ្នាំប្រាសផងអាសល់ថ្ងៃនេះអញបដាឯដឹងថាអាណាបងអាណាបងម្ដងអញចូលមកអញហោមកគិតថាអញនឹងខ្លាចបងឈួតដូចជាឯងហ្នឹងហ៎បាទឯងខ្លាំងហើយបាទអញមកហឹមដេញហឹមហឹមអញឯងបើហឺនផងហ៎បើហឺនមកឯងមកហ៎ ញប្រាប់ថាឈប់ពួកហែងមានបាក់ភ្នែកមើលគេចិត្តខាងអេព្រឹកឡើងគេខំធ្វើការតែពួកហែងព្រឹកឡើងខំគ្នាដូចឆ្កែហ៎ហើយអាណាអាណាជួតឆ្នាំហ៎អញឮមិញជឿអសល់ម៉ែខ្ញុំឃើញវាជួតឆ្នាំក្រោយសាលាវាមិនដែរចូលរៀនទេម៉ែចាំខ្ញុំបដៅវាចំនួនម៉ែឯងមិនបាច់ទេមិនចាំពួកហែងនេះគ្មានអាណាល្អជាអាណាឯងសិតតាពួកអាបហិនបហោចពួកអាគ្មានកំណត់កើតមកខំតែបំផ្លាញ ខំតែបង្ករឿងឲ្យអញពិបាកចិត្តពួកហែងមានដៃយកគ្រាប់ភ្នែកមើលគេហ៎កូនគេគេខំរៀនគេខំធ្វើការគេចេះគោរពដឹងគុណម៉ែឲ្យគេប៉ុន្តែពួកហែងដឹងគុណអញមិនស្មើឆ្កែដឹងគុណម្ចាស់វាផងអញមិនដឹងសាងកម្មសាងពីអីជាមួយហែងជាតិមុនទេបានជាជាតិនេះអញវេទនាជាមួយពួកហែងខ្លាំងយ៉ាងនេះអើយបានហើយម៉ែ ម៉ែថាកូនគេល្អសុំគេធ្វើកូនទៅសុំឲ្យគេចិញ្ចឹមឯងទៅធុញណាតែនេះណាសិតតែជាមនុស្សចម្លែកហើយនឹងមនុស្សឈួតខ្ញុំទៅក្រោយសាលាវិញសប្បាយជាង ទៅឲ្យខ្ញុំជួយទៅឲ្យខ្ញុំបោះវិញបានឆ្លាតណាស់បានហើយម៉ែម៉ែថាកូនគេល្អសុំគេធ្វើកូនទៅ សុំឲ្យគេចិញ្ចឹមឯងទៅធុញណាតែនេះណាសិតតែជាមនុស្សចម្លែកហើយនឹងមនុស្សឈួតខ្ញុំទៅក្រោយសាលាវិញសុបាយជាង ដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun ពិសាវើកបង្កើនធមពលជំនួយការចងចាំបន្សាភាពស្រវឹងម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អ ពិសាគ្រឿងស្រវឹងសូមកុំបើកបរហើយអ្នកណាទេមកហ្នឹងមិនក៏លឹងអញ្ចឹងអាឡូម៉ែ នេះមិនអាចទេមកខ្ញុំមានការអីទៀតហើយកូនខ្ញុំខ្ញុំបានយកមកវិញហើយតាម៉េចម៉ែចង់ខ្ញុំផ្ញើលុយទៅឲ្យម៉ែចាយទៀតមែនបានជាទេមកខ្ញុំមិនឈប់សោះអញ្ចឹងម៉ែឈឺក្អកខ្លាំងណាស់កូនម៉ែគ្រាន់តែចង់សុំលុយកូនគ្រាន់យកទៅទិញថ្នាំខ្លា ម៉ែគ្មានលុយជាប់ខ្លួនមករៀលទេកូនបានហើយម៉ែខ្ញុំដឹងល្បិចម៉ែអញអស់ហើយកុំមកធ្វើពុតថាជឿដើម្បីបោកប្រាស់ខ្ញុំខ្ញុំឈប់ជឿម៉ែអញទៅដែរចង់ម៉ែអញបានលុយមកពីណាចាយក៏បានទៅខ្ញុំរវល់ណាស់ឈប់ទេមកខ្ញុំទៀតបានហើយ ញទេមកខ្ញុំមានការអីទៀតហើយកូនខ្ញុំខ្ញុំបានយកមកវាហាញតាម៉េចម៉ែចង់ខ្ញុំផ្ញើលុយទៅឲ្យម៉ែចាយទៀតមែនបានចិត្តទេមកខ្ញុំមិនឈប់សោះអញ្ចឹងបានហើយម៉ែខ្ញុំដឹងល្បិចម៉ែអស់ហើយកុំមកធ្វើពុតថាជឿដើម្បីបោកប្រាស់ខ្ញុំខ្ញុំឈប់ជឿម៉ែច្រើនចង់ម៉ែឯងបានលុយមកពីណាចាយក៏បានទៅខ្ញុំរវល់ណាស់ឈប់ទេមកខ្ញុំទៀតបានហើយខ្ញុំរវល់ណាស់ឈប់ទេមកខ្ញុំទៀតបានហើយខ្ញុំរវល់ណាស់ឈប់ទេមកខ្ញុំទៀតបានហើយ អសោមអសោមឯងកាត់អីតែហេតុហប់ម្លេះហ៎កំមត់លឺពេកម៉ែគឺគឺខ្ញុំបាយគេបាយខ្មាណាម៉ែឥឡូវនេះប៉ូលីសកំពុងតែដេញចាប់ខ្ញុំទាំងយប់ហើយម៉ែអញ្ចឹងខ្ញុំត្រូវរត់ទៅទាំងយប់ហើយម៉ែពុទ្ធោអញបាយគេបាយក្បាលអញ្ចឹងឯអសោមអឺអឺរត់ទៅតែលឿនទៅប្រយ័ត្នគេមកតាន់ណាខ្ញុំទៅសិនហើយម៉ែប្រយ័ត្នខ្លួនផងកូន ទេវតាអើយទេវតា តុអីបានជាដាក់ទោសខ្ញុំយ៉ាងនេះគ្មានកូនណាគិតគូរពីយាយចាស់ម្នាក់នេះទេអាសាលក៏គេលែងដឹងឮពីខ្ញុំអ ហើយអាសល់គាត់ទៅមណ្ឌលកែប្រែបានឥឡូវអាប្រមឹកសោមិនរត់ចោលស្រុកទៀតតើឲ្យខ្ញុំទៅពឹងអ្នកណា តើអ្នកណាធ្វើបុណ្យឲ្យខ្ញុំពេលខ្ញុំស្លាប់ទៅអឺ ជំរាបសួរម៉ែកូនមកហើយហ៎ចាអើយខ្ញុំនឹកម៉ែណាថ្ងៃនេះទៅលេងអាណាទៀតហើយណែអូមីងខ្ញុំជូនម្ដាយរបស់ខ្ញុំទៅពិនិត្យសុខភាពណាមីងព្រោះអីគាត់មិនសូវបានទៅទេពីមុនមកចុះអ្នកនេះឯងនោះចឹងមិនដែរហើយសុខភាពមើលទៅឥឡូវដូចជាស្គមស្គាំងជាងមុនដល់ហើយចាខ្ញុំមិនអីទេណែខ្ញុំគ្រាន់តែហូបមិនសូវបានអូកូនអ្នកឈរចាំយូរហើយអ្នកឆាប់ទៅចុះណា អញ្ចឹងខ្ញុំលីអ្នកទៅសិនហើយណាខ្ញុំលីសិនហើយមីងចានិយាយម៉ែចូលឡានទៅម៉ែអស្ត្រួលប្រយ៉ាប៉ាខ្មាម៉ែលេខទូរស័ព្ទដែលលោកអ្នកកំពុងហៅ mình ăn chả tôm bánh ងើបឡើងមកកូនប្រុសទៅរៀននៅស្រុកគេត្រូវមើលថែខ្លួនឲ្យបានល្អនិងត្រូវមើលថែសុខភាពឲ្យបានល្អត្រូវហូបឲ្យបានគ្រប់គ្រាន់ម៉ែបារម្ភពីកូនណាកុំរៀនដល់ជប់ជ្រៅពេកឆាប់ចូលគេងលឺនៅ បាទម៉ែម៉ែក៏ដូចគ្នាកូននឹងឧស្សាហ៍ទេម្លេះម៉ែឲ្យបានញឹកញាប់ហើយម៉ែកុំនឹកកូនខ្លាំងពេកអីណាហើយម៉ែត្រូវថែសុខភាពឲ្យបានល្អផងណា កូនលេងឲ្យម៉ែជំរាបលាម៉ែទៅចាកូនសុខសប្បាយណាស់ខែខ្លួន អ្នកនេះមកឈរទីនេះធ្វើអីហ្នឹងចូលទៅលេងខាងក្នុងសិនតាអូមិនអីទេអ្នកចុះអ្នកចិញ្ចឹមកូនយ៉ាងណាដែរពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun សាវើកបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹងម៉ាដាម ជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាមក្រអូបជានិរន្តរ៍ថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អពិសាគ្រឿងស្រវឹងសូមកុំបាក់បោ បានជាកូនរបស់អ្នកគោរពដឹងគុណអ្នកយ៉ាងនេះគេខុសឆ្លាស់ពីកូនខ្ញុំម្នាក់ម្នាក់ចោលមកសៀតគ្មានបានការឯម្នាក់ទៀតមានការងារធ្វើហើយក៏មិនខ្វល់ខ្វាយចិញ្ចឹមខ្ញុំដែរខ្ញុំដូចជាតូចចិត្តនឹងវាសនាខ្លួនឯងខ្លាំងណាស់ដែលគ្មានសំណាងបានគុណល្អដូចជាអ្នកវ៉ាន់ឯងប្រហែលពីជាតិមុន ខ្ញុំធ្វើបន់បានតិចហើយមើលទៅបានជាជាតិនេះគ្មានអ្នកណាមកចិញ្ចឹមខ្ញុំវាមិនអាស្រ័យទៅលើបន់ពីជាតិមុនទាំងអស់ទេអ្នកនាងចុះកាលនៅ ពីតូចអ្នកនេះចិញ្ចឹមពួកគេយ៉ាងម៉េចវិញអាសុកអាប្រមឹកអាបាត់សង្គមអាអត់កំណត់អាប្តីហេងសុយ តាំងពីបានគ្នាមកមិនដែលជួយរកស៊ីអញទេគិតតែពីដាផឹកស្រាយប់ឡើងបានមកដល់ផ្ទះម៉ែម៉ែជួយបង្រៀនលំហាត់គណិតនេះឲ្យកូនតិចមកស្អីបរៀនស្អីអញកំពុងទៅមួមកផងណក់យកទៅឲ្យឲ្យឯងបរៀនទៅបើវាមិនបរៀនទេរៀនខ្លួនឯងទៅបើរៀនប៉ណ្ណឹងមិនចេះទេក៏ឈប់រៀនទៅម៉ែតែកូនមិនចេះធ្វើលំហាត់ទេ គ្រូប៉និតថ្ងៃស្អែកខែយីបៃបើមិនចេះទេក៏ឲ្យគ្រូវាយទៅយីអាក្មេងអស់កំណើតនេះ កើតមកគ្មានកំណត់មកតាមទេអីបើធ្វើប៉ុណ្ណឹងមិនចេះទេល្ងងងាប់ទៅវ៉ៃមួម៉ៃជាមួយពួកនេះណាវ៉ៃ យីហើយចុះបើហែងឃ្លានបាយហែងមិនទៅដួសស៊ីខ្លួនឯងទៅម៉េចហែងចង់ឲ្យអញណាប្រកែនហែងបចោះហែងទៀតមែនដូចត្រង់វេទនាណាស់អានេះម៉ែអញ្ចឹងឲ្យលុយកូនឲ្យហែងមកកូនហូបបាយហើយកូនទៅរៀនហើយយីវើយអាក្មេងនេះរំខានអញណាស់ឲ្យស៊ីបាយហើយនៅមិនសុំលុយអញទៅរៀនទៀតអញមិនឲ្យលុយហែងទៅរៀនឯងចង់ម៉េចបើគ្មានលុយទៅរៀនមិនកើតទេឈប់រៀនទៅតើឡើងទៅស៊ីបាយហើយចេញពីមុខពីមាត់អញទៅ Hãy nhớ Hainya bỏ trốn đi. Nè anh, mơ à son tình mới Mạch bắt mà đang hai điểm phốm đầy buôn son chứ à, à son Anh ca sĩ mà đang bàn mặt đây nhá ឬឯងចង់ស៊ីអ៊ីមព័ន្ធនឹងសម័យជើងណាខ្ញុំចង់ស្ដាប់រឿងនិទានមុនពេលចូលគេងខ្ញុំលើមិត្តខ្ញុំគេប្រាប់ថាម៉ែអើគេ និយាយរឿងឲ្យស្ដាប់រាល់យប់ខ្ញុំចង់ឲ្យម៉ែអើនិយាយឲ្យខ្ញុំស្ដាប់ដែរនឹងណានិទានក្បាលឯងស្អីអញមានតែរឿងនិទានដបស្រាហើយនឹងស្បែកជើងអញចង់ស្ដាប់រឿងអត់ឆាប់នេះឆាប់នេះលឿនទេអើ កំណើតអារស់នៅធនផែនដីអាគំរោះអាក្រក់ដល់កូនចៅហើយនេះធ្វើឲ្យតែចង្អៀតប្រទេសទេកើតមកជាឆ្កែវិញទៅស្រួលមានប្រយោជន៍គេយកទៅធ្វើការីហើយនេះអន់ជាឆ្កែផងស្លាប់ទៅគ្មានអ្នកបញ្ចូលបនផងងាប់ទៅហើយញៀតញៀតងាប់ទៅងាប់ទៅហើយងាប់ទៅនាងឯងនាងឯងហ៊ានថាអញឆ្កែផងហើយឯងហត់នឿយណាស់អត់កំណត់គ្មានអាកូននៅក្បែរនឹងឲ្យប្រើទេនេះ នេះអាបីក្បាលហ្នឹងហ៎សុទ្ធតែអាពុជអត់កំណត់ដូចហែងអញ្ចឹងអញគ្រាន់តែមើលក្បាលពួកវាក៏ដឹងថាគ្មានកំណត់ដូចហែងដែរអាសុកអើយអាអត់កំណត់ងប់ទៅអាសោកអាសោកអើយអាសោកអាសោកប៉កអាសោកប៉កយ៉ាងមិនហើយអាសោកប៉កអាសោកប៉កអាសោកប៉ក អសូបអសូបឯងកាត់អីហ៎ឯងសាប់តែដឹងអសូបដឹងខ្លួនឡើងអសូបដឹងខ្លួនឡើងអសូបអសូកដឹងខ្លួនឡើងដឹងខ្លួនឡើង អ្នកអសល់ហែងធ្វើភ្នែកអីមើលមើលក្បាលអញហ្នឹងហ៎ទៅទៅងូតទឹកហើយឡើងទៅដីឲ្យបាត់ពីមុខអញទៅអត់ទេម៉ែកូនចាំម៉ែងូតទឹកឲ្យកូនមិនហ៊ានងូតម្នាក់អញទេខាងក្រៅងងឹតខ្លាំងណាកូនខ្លាចយីអាកូនប្រាក់ដាក់កូនរត់នេះគ្រាន់តែរឿងងូតទឹកខ្លួនឯងសោះក៏ពិបាកដែរបើវាពិបាកវេទនាពេកចាំមិនបាច់ងូតទេដេកតែក្លិនឆ្អិឆ្អាប់នរកប្រាត់ហើយនឹងទៅ កូនទៅងូតខ្លួនអញក៏បានដែរម៉ែតែមុនពេលកូនចូលគេងម៉ែត្រូវអានរឿងនិទានឲ្យកូនស្ដាប់ណាម៉ែណាយីអានេះហែងក៏បោបាច់ម៉ែហ៎គ្រាន់តែរឿងចូលដេញក៏ចាំបាច់មានអ្នកបំពេលួងលោមហែងទៀតឬក៏ហែងគិតថាហែងជាកូនប្រអប់ម្ចាស់សត្រាមកពីខាងណាតើតើឲ្យបាត់ក្លិនស្អីពីច្រមុះអញទៅយីហែងនេះហ៎ហែងបាច់ចិត្តអញវាយងាប់ទៅតាមខ្មោចឪហែងដែលសវឹងស្រាចូលឡាននោះទៅហែង អើយពុះពីដើម្បីជោគជ័យត្រាបៀកម្ពុជាជំរឿសសម្រាប់អ្នកឈ្នះពិសាដោយការទទួលខុសត្រូវអេសកូឡាឈ្នះរង្វាន់បុណ្យរៀលចំនួន300រង្វាន់ Ice what the fun សាវើបង្កើនធម៌ពលជំនួយការចងចាំបន្សាភាពត្រវឹងម៉ាដាមជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាម៉ាដាម ក្រអូបជានិរន្តរ៍ថ្នាំដុសធ្មេញ Colgate Salt Herbal អំបិលនិងសារធាតុផ្សំពីធម្មជាតិសម្រាប់អញ្ចាញរឹងមាំនិងធ្មេញមានសុខភាពល្អពិសាគ្រឿងស្រវឹងសូមកុំបាក់បោ អឡូម៉ែម៉ែជួយផ្ញើត្រីងៀតនិងផ្ញើម្ហូបឲ្យខ្ញុំហូបផង ខ្ញុំនៅទីនេះចេញពីរៀនយប់យប់ណាស់ម៉ែហើយខ្ញុំពិបាករកទិញណាស់ណាមួយម្ហូបនៅទីក្រុងវាថ្លៃទៀតផងស្អីគេ មិនពេញទុកអញម្លេះគ្រាន់តែរឿងស៊ីក៏ពិបាកដល់អញដែរ អញមិនមែននៅចាំបំរាញ់ចិនតាហែងម្នាក់ទេវើយនៅមានប្អូនហែងពីរក្បាលទៀតឲ្យដឹងខ្លះផងហែងក៏មកចង់ចម្រិតទាលុយអញចង់ឲ្យអញដាច់ខ្យល់សាប់តាមអើហែងមែនណាប៉ណ្ណឹងបានហើយចង់ទៅទិញអីស៊ីក៏ទិញទៅហើយបើថ្ងៃក្រោយចង់និយាយរឿងស៊ីទៀតមិនបាច់ខលមកអញទេ សោមហើយអត់ទៅអត់ទៅរៀនទេហ៎ម៉ោង7កន្លះហើយអត់ទាន់ងើបទៀតខ្ជិលទៅរៀនណាម៉ែចង់ដេកតវិញទៅរៀនគ្មានបានស្អីទេអឺហើយមិនទៅជារឿងរបស់ឯងអញគ្មានពេលមកដាស់ឯងទេអញមានការងារផ្ទះច្រើនណាស់ដែលត្រូវធ្វើគ្មានពេលឯណាមកស្ដីឲ្យកូនដូចជាឯងនេះទេហើយបើមិនទៅរៀនណាចុះមកជួយធ្វើការងារអញផងមិនមែនឲ្យនៅដេកងាប់នៅលើផ្ទះនឹងទេហ្នឹងហ៎ how hot រឿងខ្ញុំចិញ្ចឹមកូន មានតែប៉ុណ្ណេះឯណាត់នេះខ្ញុំមិនដឹងថា ការចិញ្ចឹមកូនរបស់ខ្ញុំវាខុសពីអ្នកវ៉ាន់អែងយ៉ាងម៉េចទេខ្ញុំគ្រាន់តែចិញ្ចឹមពួកគេឲ្យធំធាត់តែប៉ុណ្ណោះស្ដាប់រឿងអ្នកហើយនឹងកូនរួចខ្ញុំដូចជាអាណិតពួកគេណាស់អាណិតយ៉ាងម៉េចនេះ ចុះអ្នកខុសពីខ្ញុំយ៉ាងម៉េចទៅកូនប្រុសញ៉ាំបាយឲ្យច្រើនណាកូនម៉ាអឺពេលដែលកូនទៅសាលារៀនកូនញ៉ាំបាយឲ្យច្រើន កូនឆ្លាតហើយឆាប់ធំទៀតឬអត់កូនម៉ែកូនឆ្អែតហើយអញ្ចឹងកូនណោះនេះញ៉ាំទឹកសិនតែកូនបាទម៉ែ ប់ឈើមកម៉ាស់ម៉ាក់តនុយឲ្យកូនឲ្យស្អាតមុនទៅរៀនណាកូនណាអឺរួចហើយសាត់ណាកូន លោកញញទុកទិញចំណីបន្ថែមពេលកូនឃ្លានហើយខំប្រឹងរៀនណាកូនណាស្ដាប់អ្នកគ្រូហើយមុនទៅសាលាកូនធ្វើម៉េចបាទម៉ែអរគុណជំរាបលាម៉ែទៅចាក់កូនមិនអីទេណាកូន ចប់លេខល្អមិនល្អវាមិនមែនជាបញ្ហាទេសំខាន់ណាកូនម៉ែនៅតែអាចធ្វើបានព្រោះប្រឡងឡើងថ្នាក់រួចម៉ែជឿថាកូនម៉ែពូកែកូនម៉ែអាចធ្វើបានឈប់យំទៅណាកូនសម្លាញ់បាទម៉ែអញ្ចឹងកូននៅតែរៀនពូកែមែនទេម៉ែចាមកញ៉ាំបាយណាកូនញ៉ាំបាយហើយម៉ែងូទឹកឲ្យកូនណា ដល់ពេលចូលគេងចាំម៉ែនិទានរឿងឲ្យកូនស្ដាប់កូនឈប់តូចចិត្តណាកូនល្អរបស់ម៉ែអាឡូកូនប្រុសម៉ានឹងចេញទៅរៀនញ៉ាំបាយហើយនៅកុំញ៉ាំចំណីផ្ដេសផ្ដាស់ណាកូនប្រយ័ត្នឈឺបាទម៉ែ កូនមិនញ៉ាំព្រៃប្រាស់ទេម៉ែកុំរៀនយប់ជ្រឹកពេកណាបាទហើយញ៉ាំបាយឲ្យទៀងបាទម៉ែចាំពេលណាម៉ែទំនេរម៉ែនៅឡើងទៅលេងកូន បាទម៉ែម៉ែឆាប់ចូលគេណាម៉ែអឺប៉ណ្ណឹងសិនចានេះឯងជារបៀបដែលខ្ញុំចិញ្ចឹមកូន អ្នកនេះឯងកុំខឹងកូនឬក៏បន្ទោសខ្លួនឯងអីណាទោះបីជាអ្នកចិញ្ចឹមគេខុសក៏អ្នកបានបង្កើតនិងចិញ្ចឹមពួកគេឲ្យរស់រានមានជីវិតដែរកុំតូចចិត្តអីថ្ងៃណាមួយពួកគេនឹងត្រឡប់មករកអ្នកនេះឯងវិញជាមិនខានទេអ្វីអ្វីខុសមកពីខ្ញុំខ្ញុំជាអ្នកចិញ្ចឹមកូន ពួកគេប្រៀបដូចជាកណាត់សដែលយកមកជលក់ក្នុងបរិបទគ្រួសារមួយដ៏ខ្មៅងងឹតបើខ្ញុំមិនចិញ្ចឹមគេតាមរបៀបយថាកម្មទេលទ្ធផលក៏ខ្ញុំមិនទទួលបានការរស់នៅម្នាក់ឯងតាមយថាកម្មដូចពេលនេះដែរគ្រប់យ៉ាងមិនមែនកាត់ចេញពីការធ្វើបុណ្យពីជាតិមុនឬជាតិណាទេតែវាជាលទ្ធផលដែលយើងធ្វើដាក់ពួកគេតាំងពីក្មេងៗ ពេលនេះខ្ញុំយល់ហើយថាការចិញ្ចឹមកូន មិនមែនគ្រាន់តែឲ្យបាយគេហូបហើយថាជាការចិញ្ចឹមទេទាមទារការយកចិត្តទុកដាក់បើអាចទាញពេលវេលាថយ ក្រោយបានខ្ញុំនឹងធ្វើដូចជាអ្នកបានអញ្ចឹងឪពុកម្ដាយពិតជាមានឥទ្ធិពលចំពោះការធំធាត់របស់កូន តែពេលនេះហួសពេលហើយខ្ញុំសោកស្ដាយក៏គ្មានប្រយោជន៍អ្វីដែរបានត្រឹមតែរស់តាមយថាកម្មរបស់ខ្លួនឯងពេលនេះទៅចុះ